ប្រិមិត្តជាទីមេត្រីលេរហូតហើយអាយដាមហៅណាំហុងអញ្ជើញចូលរួមជូនដំណើរជាលើកចុងក្រោយចំពុះសពស្រីអូនមរណភាពរបស់ស្ត្រីឈ្មោះសឿនស្រីអូនអាយុ22ឆ្នាំកាលពីទីភ្លឺថ្ងៃទី16ខែមិនិលឆ្នាំ2023បានคล้ายជារឿងដ៏រំជួលចិត្តសម្រាប់មហាជនទូទាំងប្រទេសពិសេសបានឃើញវីដេអូពេលនាងនៅមានជីវិតជួបជុំគ្រួសារយ៉ាងមានក្តីសោក និងពាក្យបណ្ដាំចុងក្រោយមុនពេលផុតរលត់នោះករណីរបស់ស្រីអូនបានคล้ายជារឿងដ៏រំជើបរំជួលទូទាំងប្រទេសហើយថ្នាក់ដឹកនាំក៏បានយក ចិត្តទុកដាក់ផ្ដល់ថវិកាជាបន្តបន្ទាប់រហូតដល់ចុងក្រោយនាងបាត់បង់ជីវិតទៅហើយនោះក៏នៅតែយកចិត្តទុកដាក់ដដែលជាស្ដែងក្រៅពីការឧបត្ថម្ភថវិកាជាបន្តបន្ទាប់ពេលស្ត្រីដ៏កំសត់ខាងលើនៅមានជីវិតនោះឧបនាយករដ្ឋមន្ត្រីហៅណាំហុង មទាំងបានចំណាយពេលដ៏មមាញឹកអញ្ជើញចូលរួមជូនដំណើរស្រីអូនជាលើកចុងក្រោយដោយផ្ទាល់ថែមទៀតផងឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃមិនអាចកាត់ថ្លៃបាននេះប្តីរបស់ស្រីអូននៅយប់ថ្ងៃទី18មិនិនា2023បានបង្ហោះវីដេអូនិងរូបថតជាច្រើនសន្លឹកហើយធ្វើការថ្លែងអំណរគុណថាខ្ញុំបានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ឯកឧត្តម ហៅណាំហុងដែលបានអញ្ជើញមកដោយផ្ទាល់ដើម្បីជូនដំណើរភរិយាខ្ញុំបាទជាលើកចុងក្រោយក៏ដូចជាមាន ប្រសាសន៍ណែនាំលើកទឹកចិត្តដល់រូបខ្ញុំបាទសូមជម្រាបផងដែរថាថវិកាដែលឯកឧត្តមអ៊ុំបានជួយនាពេលកន្លងមក មានចំនួន40លានរៀលនិង15000ដុល្លារ ខ្ញុំបាទតំណាងឲ្យក្រុមគ្រួសារសាច់ញាតិសូមគោរពអរគុណឯកឧត្តមអ៊ុំជួបប្រទេស នៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយសូមអរគុណគួរបញ្ជាក់ផងដែរថាពិធីបុណ្យសពរបស់ស្រីអូនធ្វើឡើងផ្ទះម្ដាយក្មេករបស់នាងស្ថិតនៅភូមិពងតឹងឃុំស្រែចែងស្រុកជុំគិរីខេត្តកំពតក្រមទិដ្ឋភាពស្រណោះស្រណោកអឡោះអាល័យជាទី បំផុតពីមហាជនទូទាំងប្រទេសចាជាការជូនដំណើរជាលើកចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហៅណាំហុងបានអញ្ជើញមក ដោយផ្ទាល់ដើម្បីជូនដំណើររបស់ស្រីអូនឃើញថាគាត់មមាញឹកយ៉ាងណាក៏នៅតែយកចិត្តទុកដាក់ចំពោះស្រីអូនដោយឯកឧត្តមបានជួយឧបត្ថម្ភស្រីអូន ក្នុងការព្យាបាល គឺក្នុងថវិកាចំនួនដ៏ច្រើនដែរនៅតែមិនអាចជួយជីវិតស្រីអូនបានគឺពិតជាអាណិតគាត់ខ្លាំងមែនទែនសូមឲ្យវិញ្ញាណក្ខន្ធរបស់ស្រីអូនទៅកាន់សុគតិភព